ក្មេងបងសង្កាន់ដៃលីប្តីក៏ស្រីយំស្រីអើយអើយនាងស្រីស្រក្មេងបងជាវាច់កលីមិនដេចក៏ស្រីយំអូនធំមកទៅហើយក៏មាននរណាបងខំ ស្រីយំអោរបស់ខ្មាំងគេណាថាអូនអើស្រីអើយអើយស្រីតូចនឹងត្រងមែកអូនស្អាតម្លេះទេសុខមករលងស្រីអើយអើយ ស្រីតូចនឹងត្រមែងអូនស្អាតណាស់ទេសុខខ្មៅទៅរលោកនេះត្រាទាំងគូខ្មៅរស់លឹករលោកអូនក្រហមដោយផ្លែទំលប់អើណាអូនអើ ព្រះពុទ្ធណែលោកបានផ្ដាំអើយអាមែនស្រឡាញ់បងស្រឡាញ់បងទៅអាំម៉ាយអើអើយស្រីអាំព្រះពុទ្ធណែលោកបានផ្ដាំអើយអាមែនស្រឡាញ់បងស្គាល់គ្នាយូរហើយដាច់អូនពីបែកខ្នងអូនធ្វើបាបងអោយ មកវិញអបណាយណាអូនអើយ ស្អាមិនណេះទេសុខមៅរលងស្រីអើយអើយស្រីតូចយ៉ាងត្រង់វែងអូនស្អាតម្លេះទេសុខមៅរលងនេះត្រង់អត់តែគូកមៅរលើបរលង ដោយផ្លែទំលប់មើលថាថាអូនអើអាំមកយើអើអើយស្រីអាំព្រះពុទ្ធណែលោកបាផ្ដាំឲ្យអាំណែស្រឡាញ់បងអាំមកយើអើអើយស្រីអាំ ព្រះពុទ្ធណែលោកបាផ្ដាំឲ្យអំស្រឡាញ់បងស្គាល់គ្នាយល់ហើយដេចអូនគីតែកណោអូនព្រឺបាបបងអោបងគេញោកណាណាអូនអឺ